រដូវអញ្ជោក្រុងភិកបញ្ចប់យ៉ាងម៉េចដែរចំពោះរឿងរដូវអញ្ជោក្រុងវគ្គ1ពេញចិត្តនឹងសម្រាប់មីកតុយទេប្រុសប្រុសហើយស្រីស្រីវិញ ចង់តែងខ្លួនដោយមីកតុយទេខ្មៅមិនសំខាន់សំខាន់ខ្ជិលលៀបលេសម្រាប់អ្នកមិនទាន់ទស្សនារឿងរដូវអញ្ជោក្រុងភាគ1អាចចូលទៅទស្សនាបានតាមដំណរលីងខាងក្រោមអញ្ចឹងមិនចាំបាច់រំលឹកអីច្រើនទេ មើលភាគ2យកមកទៅកុំឲ្យអ្នកមើលហើយគេធុញ គ្រាន់តែដឹងថាពូសៅនិងពូដួងជួបគ្នាទៅបានហើយហើយក៏មានបំណងចង់ផ្សំគុំមីកាទូចនិងដេវីតឲ្យបានជាគូអើយបឹងដួងអើយផ្ទះបឹងដួងឯងធំណាស់ហើយចុះប្រពន្ធខ្ញុំដឹងមកពីណាថាផ្ទះបឹងដួងឯងធរនេះស្រូបនោះនិយាយមកគ្មានណាមិនអីតិចសោះហ្មងចំមើលអត្តពេកនេះនិយាយបានតែចាប់ថើបឲ្យអស់រោមត់តើម៉ែអានឹងគេហៅតែពុកមត់មិនមែនរោមត់ទេម៉ែគ្មានណាមិនមែនហ្នឹងម៉ែឯង អើស្អីក៏ស្អីទៅតែនិយាយមកវាហួសពេកថាតែខ្លួនឯងសោះអញដើរតាមពីក្រោយហត់សឹងអីលបងដួងអើយបើថាមិនទាន់រកប្រពន្ធក្រោយបានទេខ្ញុំសឹមធ្វើប្រពន្ធចំផងណាខ្ញុំខ្ជិលទៅស្រេវិញណាមិនចង់នៅទេជាមួយអាមនុស្សគ្មានការពិតអញ្ចឹងនោះហឹមងូច្រើនណាបានតែឈប់ស្រឡាញ់តើទៅឲ្យបងសុំទោសផងណាពើមីតែនិយាយអញ្ចឹងលបងខ្ញុំមានរឿងមួយចង់និយាយជាមួយលបងឯងខ្លាតែគឺថាណែមើលដេវីត នាំប្អូនទៅរកបន្ទប់ទៅយីឃើញអញ្ចឹងហើយក៏អត់ចិត្តម្លេះកូនទៅទៅកូនប៉ាទៅអើយប៉ាពុកយើងពណ៌សណាប៉ាបើឲ្យនាងម្នាក់នឹងអកឲ្យអូន កាត់ទូចគេងលឿននឹងចាត់ដូរពណ៌ណាប៉ាមិនអីទេអ៊ំខ្ញុំគេងនៅមុខផ្ទះក៏បានដែរព្រោះខ្ញុំពេរីអូមកច្រើនជាន់ដែរតើគេងអីកើតកូននៅទីក្រុងមិនមែននៅស្រុកភូមិទេគេងតែឯងប្រយ័ត្នគេម៉ៃផ្ដេសផ្ដាស់ទៅណាកូន ហើយកូនឯងស្រីស្អាតទៀត គ្មានពីណាធ្វើអីនាងទេប៉ាកូនហ៊ានយកក្បាលមកធានាទៅទៅកូនគុំនិយាយសម្ដីអសិលធម៌ទាំងអស់នឹងវាមិនសមទេណែនាំប្អូនពីបន្ទប់ទៅណាពូសៅនឹងមិញសួយហើយនឹងប៉ានិយាយគ្នា ហើយគាត់ក៏ទៅសម្រាប់ដែរណាកូន ប្រកែកមិនឈ្នះដេវីតក៏បាននាំអូនកាទូចទៅបន្ទប់ដែលដាក់សម្រាប់ភ្ញៀវហើយឪពុកម្ដាយរបស់ពួកគេក៏ចាប់ដើមនិយាយសួរនាំសុខទុក្ខគ្នា ជាពិសេសគឺរឿងកូនកូនរបស់ពួកគាត់ដេវីតវិញគេធុញយ៉ាងខ្លាំងព្រោះត្រូវនៅផ្ទះជាមួយនឹងមីកាទូចនេះបន្ទប់គេនៅហ្នឹងហើយស្អាតមិនស្អាតតាមនឹងទៅ គេយកស្អីទ្រាំផងខ្លាចពូខ្ញុំបិដោពណ៌វាស្អាតជាងគុកម្សិលមិញដែរទ្រាំទៅមិនយូរទេតែស្រែវិញហើយកុំភ័យមើលធ្វើមុខមុខខ្មៅដូចអាចគោអញ្ចឹង កោតចេះតែសេមឲ្យគេញ៉ៃទៅរួចបើដាក់ហាមវាយត្រូវជាងយីអាគាត់នេះថៃនំខ្មៅខ្មៅជារឿងរបស់ខ្ញុំវាទៅស្អីលោកឯងដែរអឺគឺតែខ្ញុំចង់មិននៅផ្ទះលោកឯងណាស់ទៅអូធ្វើរឹកដូចខ្លួនឯងប្រុសស្អាតអញ្ចឹងអើវាស្អាតមែនទាំងបានហើយចេញពីបន្ទប់ខ្ញុំទៅ ប្រយ័ត្នខ្ញុំវាយណាអីផ្ទះគេសោះខ្ញុំចង់ចេញពេលណាគឺជារឿងរបស់ខ្ញុំកុំបាច់មកដេញហឺបែបចង់ឃើញសាច់គេហើយមើលទៅប្រុសមួយណាក៏ដូចមួយ ណាដែរសត្វតែជាព្រិននារីទាំងអស់ហ្នឹង បានបានបានបានសម្រាប់សាច់ឲ្យដូចកបីពាក់រោបពណ៌លឿងឲ្យដូចឈួតអញ្ចឹងមើលផ្សិតឲ្យសិតតែកមអើយបានហើយទៅហើយដេកទៅមិនបាច់ចាំងើបទេនិយាយចប់ដេវីតក៏បានដើរចេញទៅទាំងអារម្មណ៍ចង់អួលព្រោះរអើមពេកគ្រួសាររបស់មីកាទូចបាននៅភ្លេងផ្ទះពូដួងអស់រយៈពេលមួយអាទិត្យស៊ីបាយផ្ទះគេអត់ចង់ទៅវិញក៏ប៉ុន្តែគូនស្រីអើយ ថ្ងៃនេះពុកទៅវិញហើយណាកូននៅផ្ទះអ៊ំឌួងត្រូវចេះស្ដាប់អ៊ំណាកូន ហើយ ត្រូវចេះជួយបងដាវីតផងកុំឲ្យបងខឹងណាកូន ថាម៉េចពុកហើយមិនបានជាពុកទៅស្រុកខ្ញុំទៅមិនបាននោះអីនងពុកខ្ញុំមិនយល់ទេពូហើយមិនបានជាអូនកាទូចអត់ទៅវិញចឹងពូពេលពូឈឺមានអ្នកណាគេមើលពូអូនកាទូចល្អណាស់គួរឲ្យស្រឡាញ់ណាស់គួរណាស់តែនៅចិត្តពុកទៅត្រូវអា បាកាទូចល្អក្មួយពេញចិត្ត មីងទុកឲ្យកតុយនៅជាមួយក្មួយចោស្រួលនឹងបានជួយការងារបងដួងនឹងក្មួយផងណាព្រោះថាពូមីងចង់ឲ្យកតុយនៅទីក្រុងឲ្យបានយូរបន្តិចនឹងអាចរកការងារនៅទីនោះធ្វើនឹងគេដែរណាក្មួយបានអើយគុំនិយាយច្រើនពេកទៅទៅកុំឲ្យកតុយគេនៅនឹងដាច់អាល័យហើយកតុយកំភៃនៅជាមួយអ៊ំមិនធ្វើឲ្យក្មួយពិបាកទេ បងដេវីតក៏ចូលចិត្តក្មួយទៀតអញ្ចឹងអស់បញ្ហាហើយតោះទៅមេវាខ្ញុំទៅសិនហើយបងដួង ដេវីតកទូចពុកលាសិនហើយណាកូន និយាយចប់ឪពុកម្ដាយរបស់កទូចក៏បានដើរចេញទៅពួកគាត់មិនយកមីកទូចទៅក្នុងគោលបំណងឲ្យមីកទូចនៅពង្វក់សម្រស់ទៅកាន់ដេវីតដើម្បីឲ្យដេវីតស្រឡាញ់ហើយ គ្រួសារទាំងពីរនឹងបានផ្សារសាច់ផ្សារឈាមគ្នាជាគ្រួសារតែមួយម៉ែពុកទៅបាត់កូនមិនខឹងទេ មិនខឹងនឹងម៉ែពុកសោះឡើយព្រោះតែខ្ញុំមិនទាន់ចង់ទៅ ស្រាប់ផងតែខឹងនឹងម៉ែពុកមិនទុកលុយឲ្យចាយនឹងហ្មងស៊ីស្អីទៅចាំមើលស៊ីបជ្រុយនឹងទៅដេវីត កុំនិយាយអញ្ចឹងដាក់ប្អូនអីស្រឡាញ់ប្អូនដូចដែលពេលពូមីងនៅមើលប៉ាដឹងថាកូនមិនអាក្រក់ដាក់ប្អូនទេកទូច ក្មួយទៅបន្ទប់សិនទៅណាអ៊ំចង់និយាយជាមួយនឹងដេវីតរបស់ក្មួយបន្តិចស្អីគេប៉ាខ្ញុំនឹងជារបស់កទូចពីអង្កាលទៅទៅក្មួយចាំដល់ម៉ោងធ្វើមហូបចាំអ៊ំហៅមីកទូចក៏បានដើរចេញទៅនៅសល់តែពូដួង និងដេវីតតែប៉ុណ្ណោះដេវីតកូនប្រុសប៉ាដឹងថាកូនជាប្រុសស្អាត កូនតែងតែមានចិត្តល្អចំពោះមនុស្សជុំវិញខ្លួនដូចមីកទូចអញ្ចឹងប៉ាមើលទៅកូនស្រឡាញ់និងចូលចិត្តនាងខ្លាំងណាស់កូនតែងតែនិយាយលេងសើជាមួយនាងប៉ាឃើញបែបនេះប៉ាសប្បាយចិត្តណាស់ប៉ាសង្ឃឹមថាកូននឹងចេះស្រឡាញ់ហើយមើលថែមីកទូចឲ្យបានល្អជាងនេះប៉ាចាស់ហើយប៉ាពេញចិត្តនឹងកទូចណាស់នាងមិនសូវស្អាតតែនាងជាក្មេងល្អណាស់ប៉ាសុំកូនតែប៉ុណ្្នឹងទេកូនកុំធ្វើឲ្យប៉ាខកចិត្តណាប៉ាទៅសម្រាប់ហើយដេវីត គ្រាន់តែឮសូប៉ារបស់គេនិយាយបែបនោះគេមិនតបអ្វីទាំងអស់ព្រោះគេមិនចង់ប្រកែកនឹងសម្ដីរបស់ប៉ាគេហឹមមើលទៅមានតែធ្វើពុតជាធ្វើល្អដាក់ស្រីកទូចម្នាក់នឹងទេដើម្បីឲ្យគ្រប់យ៉ាងស្ងប់សុខមកគ្រាសិនចុះកុំឲ្យប៉ាគាត់ពិបាកចិត្តអីទៅអាដេវីតកុំស្មុកចិត្តអីហើយតែនឹកឃើញដល់មុខស្រីម្នាក់នឹងរកតែចង់និយាយល្អជាមួយបន្តិចមិនចាញ់សោះហ្មងណាស្រីកបី មួយរយៈក្រោយមកនេះមីកាទូចគេហាក់នឹកផ្ទះរបស់នាងយ៉ាងខ្លាំងព្រោះនាងបានបែកពីផ្ទះយូរខែមកហើយថ្ងៃមួយអីយ៉ារលាកដៃកើតស្អីហ្នឹងអូកើតអីហ្នឹងអូនទូចរលាកដៃមែនបើមើលមើលរលាកខ្លាំងអត់ចាំមើលបងជួយមើលឲ្យហីកុំអូខេកុំអូខេមិនអីទេលោកដេវីតហើយឆ្លើមករយៈនឹងហេតុអីក៏ដូចជាយកចិត្តទុកដាក់ជាមួយនឹងខ្ញុំម្លេះសង្ស័យហ៎មើលទៅហ៎ស្មានតែខ្ញុំនឹង កើតអីមែនក្មួយទូចដោយសារតែខ្ញុំឃើញនាងពិបាកពេកហ្នឹងណាអូប៉ាទេហ៎នេះអូនទូចរលាកដៃមិញហ្នឹងណាខ្ញុំសុំដៃនាងមើលតែនាងមិនអោយមើលសោះខ្ញុំខ្លាចដៃនាងរបួសអីទៅលេងស្អាតហើយមិនអីទេខ្ញុំលាកដៃតន្តិចទេអញ្ចឹងអ៊ំនឹងបងដេវីតទៅលាងដៃសិនទៅចាំមហូបបាយខ្ញុំធ្វើមហូបរៀបចំរួចរាល់អស់ហើយ ទៅទៅបងដេវីតសំណប់ចិត្តអ៊ុយអៀនណាអូហូផ្អែមដល់កហើយនេះ គួរឲ្យស្រឡាញ់ណាស់គូស្នេហ៍មកគូនេះនៅក្នុងពេលដែលកាទូចមកនៅផ្ទះនោះផ្ទះនោះចាប់ផ្ដើមមានភាពអ៊ូអរជាងមុនតែដេវីតគេតានតឹងក្នុងចិត្តយ៉ាងខ្លាំងចំពោះការសម្ដែងរបស់គេទៅកាន់កាទូច ការធ្វើពុតរបស់គេទៅកាន់កាទូច បានធ្វើឲ្យកាទូចបាក់ចិត្តស្រឡាញ់លើដេវីតទាំងមិនដឹងខ្លួនបងដេវីតខ្ញុំមើលមុខបងឯងយូរយូរទៅលឹងទៅលឹងទៅហើយមិននឹកស្មានថាបងឯងស្អាតដល់ថ្នាក់នេះសោះ ហើយអង្ការបានបងឯងប្រាប់ថាស្រឡាញ់ខ្ញុំនឹងខ្ញុំសួរចិត្ត100ដងហើយបានហើយអូនទូចតោះទៅរៀបចំខ្លួនទៅទៅទៀតទៅផ្សារជាមួយនឹងប៉ានិយាយចប់ដេវីតក៏បានដើរចេញទៅអូយទៅសួរដល់សនូនឹងដឹងតែធាញចូលរឿងផ្សេងរហូតមកសង្ស័យទៅចង់សារភាពនៅកណ្ដាលផ្សារទៅដឹងនេះអូយគ្រាន់តែកឹបក៏រំភើបដែរមីកាទូចក៏បានរៀបចំខ្លួនទៅផ្សារទំនើបទៅញេវ៉ាន់ជាមួយនឹងដេវីតនិងពូដួង ពេលទៅដល់អ្នកទាំង3បានជួបជាមួយនឹងអ៊ំប្រុសម្នាក់ដែលត្រូវជាមិត្តភក្តិរបស់ប៉ាដេវីតអឺលោកបងយីបាត់មុខបាត់មាត់យូរហើយនេះដេវីតតើនេះឥឡូវសង្ហាម្លេះក្មួយអូលោកអូនជឿនទេអីបាត់ឲ្យឈឹងហ្មងមិនដែលឃើញអត់មកសោះនេះអូខ្ញុំរវល់ពេកនឹងណាបងដួងហើយចុះស្រីខាងនេះជានរណាគេដែរបើជួយធំម្លេះនាងគឺ អូនាងគឺជាគូដណ្ដឹងរបស់ដាវីតនឹងណាចាំពេលការចាំខ្ញុំហៅដែរអូគូដណ្ដឹងដាវីតអូព្រះអើយមើលបជ្រុយខ្មៅអីខ្មៅអ៊ិចហ្មងនេះហើយតែស្គាល់គ្នាពីណាមកលោកអើយហើយតាគូព្រេងវាមិនប្រត់ទៅក្មួយអញ្ចឹងខ្ញុំទៅសិនហើយណាដេវីត គេហាក់ខ្មាស់អៀនយ៉ាងខ្លាំងចំពោះសម្ដីរបស់ពូជឿនតែមីកាទូចវិញហាក់សប្បាយចិត្តទោះជាត្រូវគេបង្អាប់យ៉ាងណាក៏ដោយព្រោះតែនាង បានឮថានាងជាគូដណ្ដឹងដេវីតលុះទៅដល់ផ្ទះវិញដេវីតគេខឹងយ៉ាងខ្លាំងហើយគេក៏បាននិយាយជាមួយនឹងប៉ារបស់គេតែពីរនាក់ប៉ាខ្ញុំហត់ហើយខ្ញុំសារភាពទៅចុះថារឿងគ្រប់យ៉ាងគឺខ្ញុំសម្ដែងទេខ្ញុំស្អប់ស្រីម្នាក់នឹងណាមកឲ្យដូចឈួតខ្ញុំមិនចង់ឲ្យអ្នកផ្សេងយល់ច្រឡំបែបនេះទៀតឡើយ។ ដោយសារតែមិនចង់ឲ្យប៉ាខឹងនឹងខ្ញុំទើបខ្ញុំធ្វើល្អនឹងនាងតែនេះវាជ្រុលពេកឲ្យប៉ាដែលប្រាប់ថាខ្ញុំជាគូដណ្ដឹងនាងខ្ញុំខ្មាស់គេណាស់ដេញនាងចេញពីផ្ទះទៅប៉ាខ្ញុំសុំវរកូនប្រុសស្ងប់ចិត្តទៅកូនឲ្យប៉ាសុំទោសផងណាកុំខឹងកទូចអីនិយាយឲ្យស្រួលបន្តិចទៅពាក្យសម្ដីទាំងប៉ុន្មានរបស់ដេវីតបានចូលទៅក្នុងត្រចៀករបស់មីកទូចដោយអចេតនាហើយបានចាក់ចំបេះដូងរបស់នាងយ៉ាងពើផ្សាព្រោះតែក្តីស្នេហាคล้ายៗបន្លំកែវភ្នែកនាងនាងអន់ចិត្ត នាងពិបាកចិត្តនាង ខូចចិត្តនិងនឹកឪពុកម្ដាយនាងយ៉ាងខ្លាំងម៉ែពុកកូននឹកអ្នកទាំងពីរខ្លាំងណាស់គេមិនបានស្រឡាញ់កូនទេ គេគ្រាន់តែសម្ដែងតែប៉ុណ្ណោះខ្ញុំមិនស្អាតខ្ញុំខ្មៅខ្ញុំតែងតែបន្លប់ខ្លួនឯងរហូតដើម្បីឲ្យគេបានសើចតែពេលនេះខ្ញុំបន្លប់ខ្លួនឯងទៀតមិនកើតទេ ព្រោះចិត្តខ្ញុំនេះវាឈឺខ្លាំងណាស់មិនបានជាទឹកភ្នែកខ្ញុំ ចង់ស្រក់មកអញ្ចឹងខ្ញុំមិនដែរនឹងមានអារម្មណ៍បែបនេះទេពុកមេកូនទៅរកពុកមេវិញហើយកូនលឺច្បាស់ណាស់ថាគេចង់ដេញកូនខ្ញុំទៅហើយខ្ញុំមិនធ្វើឲ្យអ្នកខ្មាស់គេដោយសារខ្ញុំទៀតឡើយមីកាទូចក៏បានដើរចេញពីផ្ទះលោបលោបដោយមិនឲ្យនរណាម្នាក់ដឹងឡើយនាងព្យាយាមរត់គេចពីការពិតដែលនាងកំពុងជួបប្រទះនាងទៅផ្ទះវិញទាំងទឹកភ្នែកទាំងក្តីអាម៉ាស់និងការខូចចិត្ត ម៉ែពុកកូនមកវិញហើយកូនមិនទៅវិញទេកូនហត់ណាស់កើតអីអាមីកទូចមិនបានជាយំអញ្ចឹងអ្នកណាធ្វើបាបឯងគ្មានអ្នកណាធ្វើបាបខ្ញុំទេពុកម៉ែខ្ញុំទេជាអ្នកធ្វើបាបខ្លួនឯងខ្ញុំមិនខឹងនឹងពុកម៉ែទេតែទុកខ្ញុំចូលនៅទីនោះតែខ្ញុំខឹងនឹងខ្លួនឯងដែលកើតមកសម្រាប់តែគេមើងងាយខ្ញុំឈប់ទៅវិញហើយពុកម៉ែមីកាទូច បានទួញសោកអំពីក្តីទុក្ខរឿងស្នេហារបស់នាង ប្រាប់ទៅម្ដាយឪពុករបស់គេទាំងអស់ថ្លែងពីគ្រួសារ David វិញ ក្រោយពីបានដឹងថាមីកាទូចបាត់ខ្លួនប៉ារបស់ David ពិបាកចិត្តយ៉ាងខ្លាំងកូនប្រុសកាទូចរត់គេចពីផ្ទះរបស់យើងព្រោះតែនាងបានឮសម្ដីរបស់កូនហើយព្រោះពេលដែលកូនកំពុងនិយាយប៉ាឮសូរសំឡេងបើកទ្វារតែប៉ាមិនចាប់អារម្មណ៍កូនឆាប់ទៅតាមនាងមកវិញមកកូនហា បានឲ្យទៅទៅបែបនឹងយូរហើយតើមិនបាច់ខ្វល់ទេប៉ាគេមានគ្រួសាររបស់គេហើយយើងអត់ពីគេក៏យើងមានអ្នកដាំបាយធ្វើម្ហូបឲ្យដែរស្រីម្នាក់នឹងសំទៅស្រ័យវិញទេដេវីតគេហាក់មិនអើពើនឹងការបាត់ខ្លួនរបស់កទូចឡើយលូស្អែកឡើងប៉ាដេវីតបានទេទៅរកឪពុកម្ដាយរបស់កទូចដើម្បីសួរនាំរឿងកទូចគាត់បានដឹងថាកទូចមានសុវត្ថិភាពហើយកន្លងផុតទៅអរយៈពេលជាច្រើនថ្ងៃដេវីតហាក់មានអារម្មណ៍ធុញថប់រាល់ពេលដែលគេមកផ្ទះហើយតែងតែ កាទូយ៉ាអូច្រឡំនាងរត់ទៅផ្ទះប្រៃតើស្រីអីរត់ចេញពីផ្ទះអញ្ចឹងឃ្លៀនដល់ហើយនេះរាល់ពេលដែល David ឃ្លៀនការពីមុនកាទូចតែងតែជាអ្នករៀបចំឲ្យ David ជានិច្ចនិងរហ័សថែមទៀតផង តែពេលនេះគេចេញទៅហូបតែខាងក្រៅហើយច្រកយកមកឲ្យប៉ាគេ ថ្លែងពីកាទូចវិញក្រោយពីទទួលបានការមាក់ងាយខ្លាំងពី David បែបនេះគេមិនស្ងប់ចិត្តឡើយ គេបានយកលុយដែលគេលួចម្ដាយរបស់គេកាលពីមុន យកទៅទីក្រុងដើម្បីកែប្រែរូបរាងជាមនុស្សថ្មី នាងបានទិញលេត្រាំទឹកដោះគោកាត់ប្រជ្រុយនិងរៀនរស់នៅក្នុងបែបស៊ីវិល័យជាពិសេសគឺរៀននិយាយភាសាអ្នកទីក្រុងរហូតទាល់តែចេះទីបំផុតទឹកខ្ញុំដឹងថាមនុស្សស្រីសំខាន់បំផុតគឺការថែរក្សាខ្លួនពេលនេះ សំបីតែឆ្កែក៏លែងព្រោះខ្ញុំដែរហើយសម្លឹងមើលមុខខ្ញុំមិនដាក់ភ្នែកទៀតនៅទីក្រុងលេងតិចទៀតសិនចាំពីបីថ្ងៃទៀតចាំទៅផ្ទះពញាក់ពុកម៉ែម្ដង កាទូចនៅដើរលេងទីក្រុងមួយរយៈសិនដើម្បីធ្វើឲ្យចិត្តរបស់នាងស្រស់ស្រាយឡើងវិញ ចំណែកឯដេវីតវិញគេកាន់តែនឹកកាទូចទៅនឹកទៅ រហូតដល់ទ្រាំមិនបានតាមពិតទៅពេលនេះទើបខ្ញុំដឹងច្បាស់ថាកាទូចនាងគឺជាស្រីម្នាក់ដែលតែងតែផ្ដល់ស្នាមញញឹមឲ្យខ្ញុំនិងមើលថែខ្ញុំគ្រប់ពេល ខ្ញុំស្មានជំរឿចិត្តខ្ញុំច្បាស់ហើយប៉ាគឺខ្ញុំប្រហែលជាស្រឡាញ់នាងពិតមែនហើយអញ្ចឹងតើបានតាំងពីកតូចចេញទៅបាត់កូនហាក់ដូចជាស្ងួតស្ងាត់និងឆេវឆៅរាល់ថ្ងៃឆាប់ទៅតាម នាង វិញណាកូនកុំឲ្យវាហូពេលដេវីតក៏បានទៅរកកតូចដល់ផ្ទះនៅឯស្រុកស្រែដើម្បីចង់ប៉ះពើកំហុសរបស់គេ ចំពោះកតូចប៉ុន្តែជា សំណាងអាក្រក់កតូចមិនទាន់ត្រឡប់មកស្រុកស្រែវិញឡើយ។ អញ្ចឹងខ្ញុំសំលាពូមីងទៅវិញហើយប្រហែលជាខ្ញុំមកខុសពេលហើយដេវីតក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះនៅឯទីក្រុងវិញទាំងពិបាកចិត្តព្រោះគេនឹកដល់មីកាទូយ៉ាងខ្លាំងគេដើរទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនប៉ុន្តែភាពចៃដន្យបានបណ្ដាលឲ្យអ្នកទាំងពីរជួបគ្នាអាលោកដេវីតមិនបានជាសោកសោកដើរមកជួបគេអញ្ចឹងមីកាទូចបំរុងនឹងដើរបកក្រោយវិញក៏ស្រាប់តែអ្នកនាងអ្នកនាងអ្នកនាងជួលកបោបលុយហើយអាកាទូច តែមិនអាចទេគុំសម័យសម័យខ្ពស់ពេកអីកទូចមិនមែនស្អាតចឹងទេកទូចបជ្រួយធំណាស់អឺអ្នកនាងមិញជ្រុះកបោបលុយចាលោក តែមិនបានជាមុខរបស់លោកហាក់ដូចជាមិនសប្បាយចិត្តសោះអញ្ចឹងដេវីតក៏បានរៀបរាប់ដំណើររឿងទាំងអស់ទៅកាន់កទូចស្អាតព្រោះតែគេមានអារម្មណ៍ល្អចំពោះនាងតែមិនស្រឡាញ់ឡើយ គេបានសារភាពកំហុសរបស់គេដែលធ្លាប់ធ្វើដាក់កទូចអាក្រក់ទៅកាន់កទូចស្អាតតែនាងធ្វើដូចជាមិនខ្វល់អ្វីឡើយអញ្ចឹងខ្ញុំលាលោកទៅវិញហើយលោកគួរអាណិតណាស់ តែចរិតលោកសំនឹងអត់អញ្ចឹងហើយនាងក៏បានធ្វើដំណើរចេញទៅវិញ3ថ្ងៃក្រោយមកកាទូចបានធ្វើដំណើរទៅស្រុកស្រែវិញសម្រស់របស់នាងបានធ្វើឲ្យឪពុកម្ដាយរបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិនគួរឲ្យជឿចំណែកឯដេវីតវិញ កាលបើចិត្តនៅនឹកដល់កាទូចគេក៏សម្រេចចិត្តមករកកាទូចម្ដងទៀតតែការធ្វើដំណើររបស់ដេវីតត្រូវបានធ្វើការដោយពូដួង ជាហេតុធ្វើឲ្យគ្រួសារកាទូចដឹងមុនកាទូចកាលបើដឹងថាដេវីតមក នាងក៏បានរត់ទៅពួនអ្នកមីងលោកពូ តាទូចនាងត្រឡប់មកវិញហើយនៅខ្ញុំពិតជាចង់ជួបនាងខ្លាំងណាស់ចង់ជួបដើម្បីមើលងាយកូនពូទៀតមែនក្មួយគ្មានផ្លូវទេពូមិនអោយជួបទេខ្ញុំមកនេះគឺចង់មកសុំទោសដល់អូនកទូច បងខុសហើយអូនបងមិនគួរណាប្រើពាក្យសម្ដីមិនល្អដាក់អូនរហូតដល់អូនស្ដាប់ឮឈឺចិត្តរត់ចេញពីផ្ទះបែបនេះសោះពេលនេះទៅបងយល់បងដឹងហើយថាអូនគឺពិតជាមនុស្សដែលបងស្រឡាញ់ពិតប្រាកដមែនអូនខុសពីមនុស្សស្រីដទៃអូនជាអ្នកកំ pl ែងពេលដែលបងពិបាកចិត្ត ជាចុងភៅពេលដែលបងឃ្លាននិងជាពេលពេលដែលបងឈឺត្រឡប់មករកបងវិញមកណាបងនឹងប៉ះពៅរាល់កំហុសទាំងប៉ុន្មាន ដែលធ្វើជ្រុលជ្រោះទៅកាន់អូនមកវិញបងស្រឡាញ់អូនខ្លាំងណាស់កាទូចកាលបានលើពាក្យនោះហើយ នាងរំភើបចិត្តយ៉ាងខ្លាំងតែនាងមិនទាន់ចេញមកឡើយដេវីតមិនបានឃើញកាទូចចេញមកគេហាក់អន់ចិត្តយ៉ាងខ្លាំងសុំទោសផងពូមីងដែលខ្ញុំមករំខានខ្ញុំប្រហែលជាមកខុសផ្ទះហើយ មិនខុសទេគឺត្រូវផ្ទះហើយប៉ាត់អត់ពេលដែលបងនិយាយទាំងបានមិន ហើយកំបាច់ឆ្ងល់អីនេះហើយអតិពលនៃការមើងងាររបស់បងបានធ្វើឲ្យអូនកែប្រែយ៉ាងដូចនេះអូនចេញមកនេះគឺដោយសារតែបងចង់ប៉ះប៉ូវនៅកំហុសរបស់បងក្នុងនាមអូនជាស្រីអាក្រក់ដូច្នេះអូនគិតថាបងបានផ្លាស់ប្ដូរចិត្តពិតមែនហើយកទូចបងពិតជាសប្បាយចិត្តខ្លាំងណាស់តាមពិតអូនគឺជានារីម្នាក់ដែលបងជួបនៅទីក្រុងនោះសោះត្រឡប់ទៅផ្ទះយើងវិញណាអូនបងចង់ឲ្យអូននៅក្បែរបងវិញណាស្អាតដល់ហើយគូដណ្ដឹងរបស់បងជ្រេញណា មិនមិនប្រកាយទៀតទៅសើបើឲ្យចិត្តដល់ហើយទេប្រាប់បងឌួងឲ្យសង់រោងការសិនទៅការនៅទីក្រុងឲ្យផ្អើម្ដងមើលឲ្យគាត់សង់ពីរទៅខ្ញុំចង់ការម្ដងទៀតដល់ពេលឃើញអញ្ចឹងទៅឈួតទេគ្មានសេវាទេវើយទុកជីវិតឲ្យខ្ញុំផង ចាប់ពីពេលនោះមកកាទូចក៏បានទៅនៅទីក្រុងទាំងគ្រួសារហើយបានគ្រៀបការជាមួយនឹងដេវីតជាប្តីប្រពន្ធនិងរស់នៅយ៉ាងសុខសាន្តរហូតមកក្នុងភាពស៊ីវិល័យ។